ទេខូតខូតនឹងផ្ទះធូននេះអីដឹងតូននេះវាឲ្យមកនឹងផ្ទះតូននេះដឹងអាណាទៅប៉ៃណាស់ប៉ៃណាស់ប៉ៃបិទទៅដាក់មកប៉ៃទៅប៉ៃណាស់ប៉ៃធូននេះអត់ទាន់មកហ្នឹង នេះមាន swimming pool មួយទុកឲ្យលោតដែរ ដឹងផងធ្វើចេចលេខណាអត់ដឹងផងយកគ្រឿងអានោះនោះអត់ដឹងហើយនឹងចុចមិននេះទៅវាចេញមកហើយ ទៅវិញអត់ដឹងលេខឯសួរវាដល់ពេលទីវិញចូលនៅតាមឡក់ទ្វារគេនោះវិញអាទ្វារនោះបាត់ឲ្យគេវិញមក can't tell which one is what. នេះលេខហ្នឹងឯនេះនេះកោទីអានេះអីចាស់វាមកដល់ហើយចូលបានហើយ theo hàng lư dễ dạ, sâu nha mình miền wifi ai sao đẹp your room thêm muối yeah you say they don't have but they have it look have the coward Ooh, yeah. I mean coward ជាក់ស្រួលពីមានតា Why you open it? and room នៅទៀត Got the camera room Got a plenty remote TV um, Got a patio outside here Yeah, beautiful patio. Um, can view from here. Oh, beautiful um, palm tree. you <laughs> can view the pool from here. You can jump from here to the pool. Oh, beautiful view. Here. Hmm. They had the second floor, they got the third floor. Alright. Got another patio. Show them up the room and uh, the bathroom. Now go to the third floor. Here, the third floor. Okay. We got beautiful furniture. the toilet, bathroom. Got the decoration here. À, vậy mà vậy ông lê thế này, you just lọc lại ông. ហើយមានផារីអូចេញទៅក្រៅមួយទៀតហើយកន្លែងនេះគឺតុកបាយ ហ្វេនគេស្អាតណាស់ហើយនៅនេះ kitchen យ៉ាងធំហើយ patio នៅខាងនោះទៀតយើងអាចបើកទៅខាងខាងក្រោយហើយមាន patio ខាងមុខយើងអាចបើកទៅខាងមុខយូរនៅខាងមុខ ខ្យល់មកលង្វូហើយអង្គុយលេងខាងមុខ គេរៀបចំល្មមពេញចិត្ត got the third floor. hey, come look at this room. They got a kitchen in it. No, floor, third floor. Where's the kitchen? No, ở tầng mơ thằng lơ. That's the kitchen right here? Uh -huh. Oh, the big one is... What is Jacuzzi? Oh. Oh, oh. Jacuzzi? Oh, yeah, I know you full one. អត់មានគិតចិនទេណាថាឲ្យតែមើលទៅផ្លោអត់ទៅទៅផ្លោទៅឯតាអូអត់ទៀតទៀតហ៎មានលើទៀតអូអូឡងយកសាច់ផ្លោអត់ទេកាណាទៅផ្លោយេអត់ទៅមើលហើយ

ready to cook. Look like my, my, my fridge. Like, yeah, that's gross. still that away. You happy now, Chipmunk? mom? And your mom? You happy now? Careful, it's shaky. Yeah. The patio the floor. Look. ណែទៅធ្លាអង្គុយទៅអត់មូសអត់ខាំកើទេមានសំណាញ់មានជាងហៅបក់ទៀតហើយម៉េចអាចយូរអាចឡើងទៅខាងលើទៀតខាងនោះក៏មានកន្លែងអង្គុយលេងដែរនេះឡើងមកដល់លើតបូលលើតបូល chipmunk like it. Oh yeah, chipmunk. Oh yeah. mơ nó phình tức sầm mắt đó, này nhé. Ờ, đôi tức sầm mắt nó lượt tia chứ. Okay. Wow. <laughs> like this. She like it. Look. You like it? Look at her. Feel like she don't like it. Oh, shit. Feel like she didn't like it. Your mom won't try? No, we gotta go to our house. It's open? Yeah. Well, swimming is next with uh, <laughs> the... Oh, What time they let us in? Oh, Somebody oh, told me I killed my... Đi tiết thầu này luôn Bây giờ ai làm tờ lỡ khinh Ocean View Tờ đó scary Chipmunk, you like it? Get more room for chipmunk I should have got the view. That's how I was gonna get the front. Long with, long with a patch right there and feet. Can't move. Tiếp ចំទៅផ្ទះនោះវិញជិបម៉ងហើយនេះផ្ទះប៉ិនធូនីឯង ធ្វើដំណើរទៅផ្ទះរបស់យើងឯនោះវិញឥឡូវគេហៅទៅផ្ទះធំទៅផ្ទះធំទៀតហើយអត់ត្រូវទៅទីទូទៅទីវាន់តែបើក យកទូរស័ព្ទដាក់អត្តរេសឲ្យវា Well, he can't drive that fast anyway because the car too low. <sighs> He gonna mess up his car. Right, line, speed. TV show over here on Netflix. លើដបូលផ្ទះមើលទៅខ្ពស់មែនទេលើដបូលណាហើយមានកៅអី2មកពេលថ្ងៃ យើងមើលពីនេះទៅ មើលទៅឃើញសមុទ្រនៅកន្លែងនោះប៉ុន្តែពេលយប់អញ្ចឹងមើលអត់ឃើញទេមើលឃើញតែភ្លើងចុះទៅក្រោម apoyen no los pillan